អញ្ចឹងដើម្បីកិច្ចចេញអំពីអំពើយ៉ាងនឹងជាដើមហ្នឹងនេះធัวការពីអំពើនេះពិចារណាបំបែកអញនឹងចេញកាលណាចិត្តឈប់ប្រកាន់មមថាមានអញជាអ្នកទទួលអំពើដូច្នេះអំពើនោះអត់ត្រូវអញ្ចឹងពាក្យសម្ដីអ្នកដតីឬធំតតិជា ហើយក៏បាត់ទៅឈ្មោះអីឥឡូវញាតិញោមដាក់ឈ្មោះអីខ្លះឈ្មោះអីឈ្មោះពើឈ្មោះពើបើ ឧទាហរណ៍60ឆ្នាំទៀតនៅពៅណែលហ្នឹងហើយអឺនៅក្នុងកន្លែងហ្នឹងមានឈ្មោះខុសៗគ្នាទាំងអស់បើពៅយើងខ្មែរយកឈ្មោះពៅមួយមកជេរបចោអ្នកក្រៅពីហ្នឹងអត់ខឹងទេមែនទេអត់ខឹងទេមែនទេប៉ុន្តែឥឡូវអាត្មាសួរថាពៅហ្នឹងយកឈ្មោះហ្នឹងតាំងពីកើតមកហ្មងឬក៏គេដាក់ឲ្យទេ អត់ទេអាកាត់ភ្លាមមកហ្នឹងគេហៅអឺកពើអញ្ចឹងហ្មងហើយអត់ទេហើយយ៉ាងកម្មខែពីរខែដំបងដឹងខ្លួនឯងឈ្មោះពៅនៅអត់ដឹងទៀតអញ្ចឹងពៅនឹងផ្សេងបញ្ចខណ្ឌនេះផ្សេងអត់មានជាប់គ្នាទេណាហើយចេញទៀតអាឈ្មោះហ្នឹងហើយចេញទៀតដោយអាត្មានឹងដូរឈ្មោះតញយប៉ុន្តែយូរយូរយើងច្រឡំថាអាឈ្មោះហើយយើងនឹងជាមួយគ្នាទៀតណាមែនទេ នៅពេលគេជេរចំឈ្មោះយើងយើងអត់យល់ថាគេជេរឈ្មោះគេជេរយើងតែហ្មងមានន័យថាយើងនៅលើឈ្មោះឈ្មោះនៅលើយើងហ្នឹងហ្នឹងគឺសេចក្តីប្រកាន់ប្រកាន់ណាពាក្យប្រកាន់ហ្នឹងយើងនិយាយអត់ដល់វាទេដូចពីណាប្រកែខឹងហ្នឹងបើហ្នឹងគាត់នេះនិយាយបន្តិចក៏ប្រកាន់ដែរប៉ុន្តែអត់មត់ប្រកាន់ថានឹងជាអញហ្នឹងណាអាហ្នឹងក៏ប្រកាន់ដែរបានព្រះអង្គសម្ដែងថាតថាគតពិចារណារោគមិនឃើញថា តើមានសេចក្តីប្រកាន់មមឯណានីមួយ ដែល មិននាំឲ្យយើងខ្វល់ទេឲ្យតែប្រកាន់មែនទេឥឡូវឧទាហរណ៍ពេលដែលញោមមានកូនឬក៏មាន ចៅនៅតូចអាយុ2ខួបអីហ្នឹងជួនកាលចៅហ្នឹងមកវាយក្បាលយើងលេងខឹងហ៎អត់ខឹងទេម៉េចម៉េចបានអត់ខឹង មកពីអត់ប្រកាន់មែនទេ20ឆ្នាំក្រោយក្មេងហ្នឹងដដែលមកវៃក្បាលយើងទៀតខឹងទេវៃតិចជាងមុនគាត់តែតិចប៉ុណ្្នឹងហើយដល់ហើយខឹងទេអ្នកវៃដដែលតាដៃក៏ដដែលអ្នកវៃដដែលមិនក៏ពីមុនខឹងដល់ធំអើពីពីគាត់នៅតូចអត់ខឹង ហ្នឹងហើយអានេះញាតិញោមខ្មែរលើកយ៉ាងហ្នឹងខ្មែរដើម្បីថ្លឹងចិត្តឲ្យញាតិញោមស្គាល់ចិត្តព្រះអរិយបុគ្គលឬក៏ព្រះអរហន្តដែលអត់ប្រកាន់សត្វលោកណាលោកឃើញសត្វលោកគឺកូនក្មេងអញ្ចឹងឯងល្ងើគ្មានហ្នឹងអីទេញាតិញោមមើលពេលដែលញាតិញោមអនុគ្រោះថាគាត់ជាក្មេងគាត់មិនដឹងអីតែប៉ុណ្ណឹងមានប្រកាន់ណាចិត្តយើងមកពីចិត្តយើងអនុគ្រោះច្រើនយើងគិតតែគ្នាក្មេងវាអត់ដឹង ហើយនៅ ក្នុងអរិយវិន័យមនុស្សឲ្យតែនៅល្ងងឲ្យតែមានលោភៈទោសៈមោហៈគឺជារឿងក្មេងអត់ដឹងអីទេណាធ្វើខុសនេះខុសនោះដូចក្មេងវាអត់ដឹងអីទៅចាប់ភ្លើងទៅចាប់អីចឹងមកពីក្មេងវាអត់ដឹងមនុស្សចាស់ប៉ុណ្ណាក៏ដោយទៅធ្វើអំពើខុសឆ្គងគំមកពីមោហៈអវិជ្ជជានឹងឯងនៅក្នុងអរិយវិន័យគឺជាក្មេងញាតញោមអាយុ90ប៉ុន្តែនៅងោខ្ទើតនឹងក្មេង ហើយចាស់ស្មាឈប់ងោអូកាន់តែងោឡើងអាហ្នឹងកាន់តែក្មេងឡើងទៅណា នៅក្នុងអរិយវិន័យអត់មានចាស់អីទេចាស់ទុំគឺទល់តែមនុស្សអនុគ្រោះច្រើនយល់ទេអនុគ្រោះច្រើនចេះឲ្យអភ័យច្រើន មានន័យថាកម្រិតនៃការគិតនឹងខ្ពស់វែងឆ្ងាយអត់ងាយចេះតែប្រកាន់ទេអាហ្នឹងបានហៅចាស់ប៉ុនយើងឥឡូវបោកតាអាយុយកមកមែនទេ នៅនិទានមួយព្រះអង្គសម្ដែង ពីរឿងអឺលកណ្ដកៈផតយៈថេនោះលោកលោកកើតមកលោកទឿល្អិតមានតូច តែលោកជាព្រះរហន្តលោកចូលមកថ្វាយបង្គំព្រះអង្គមុនរួច លោកមុនចេញទៅវិញហើយភិក្ខុប្រមាណអង្គលោកមកពីព្រៃមកសមិទ្ធធំធំមកដើរជ្រោះគ្នាអញ្ចឹងព្រះអង្គឃើញ ពិខុមកពីព្រៃហ្នឹងមិនសំដែងការគោរពលោកមេតទូចហ្នឹងអញ្ចឹងបានព្រះអង្គសួរថាមនាលពិខុទាំងឡាយតើអ្នកទាំងឡាយមានឃើញព្រះថេរៈនិមន្តចេញទៅមិញពាក្យព្រះថេរៈមានន័យថាព្រះថេរៈធំចាស់ទុំប្រែថាធំឬក៏ចាស់ទុំហើយបានលោកថាបបពុតព្រះអង្គនៅចម្រើនខ្ញុំព្រះអង្គអត់ឃើញព្រះថេរៈទេឃើញតែកូនលោកទូចមួយចេញទៅលោកក្មេងមួយចេញទៅមិញហ្នឹង បានព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនហៅបុគ្គលថាជាមនុស្សចាស់ព្រោះហេតុតែមានសក់ស្កូវឡើយយល់ទេពាក្យហ្នឹងហ្នឹងហើយតថាគតមិនហៅមនុស្សថាមានវ័យចាស់ព្រោះតែមានសក់ស្កូវនៅលើ ក្បាលឡើយលុះតែមនុស្សមានកំណត់ចាស់ទុំទៅតថាគតហៅថាចាស់មែនយល់ទេ ឥឡូវចង់ចាស់ទុំផ្លូវចិត្តឬក៏អាងតែរឿងចាស់សក់នោះឬក៏ចាស់ជ្រួញនោះតាមពិតណារឿងចាស់ជ្រួញរឿងអន់នេះណាដូចឡានហ្នឹងតែចាស់គេលេងចង់ប្រើមែនអត់ចាហើយទៅអាងអីរឿងចាស់នោះហើយស្មានតែចង់ចាស់ទាំងអស់គ្នាហ្នឹងហើយដល់ពេលនិយាយគ្នាណែអញចាស់អញស្ដាប់អញមែនទេកុំយកអារឿងចាស់ទៅសកត់គេនោះរឿងត្រឹមត្រូវ យករឿងហេតុផលឲ្យគេទទួលយកបាននឹងឪពុកម្ដាយទៅច្រើនដែលយើងធ្លាប់ពីខ្មែរមកឬមិនមែនតែខ្មែរយើងមកពីអាស៊ីធ្លាប់តែមានអំណាចលើកូននោះហើយយកអាវប្បធម៌នឹងយកមកប្រើនេះមិនត្រូវអីកូនគេទៅរៀននៅសម័យនេះអាត្មាជួបច្រើនអត់ត្រូវគ្នាមួយកូននឹងរឿងហ្នឹងមកតែអាងរឿងចាស់អីកូនគេមិនស្ដាប់ទេមែនទេចឹងមែនទេហ្នឹងអាត្មានិយាយតែឯង ហើយមានឆ្ងល់អីស្ដាប់ហើយឥឡូវញាតិញោមយល់ថាម៉េចតើធូរនៅណាឥឡូវសួរថាបន្ទាប់ពីថ្មឲ្យកដាស់ហើយឲ្យមើលហើយសួរថាធូរនៅណានៅនៅក្នុងខ្លួនគឺតួខ្លួនទាំងអស់នឹងឯងជាធម្មៈដែលត្រូវដឹងចឹងហើយបានជាចាស់ចាស់និយាយថារោធោឲ្យរោនឹងកាយបើរោបាយឲ្យបើកបាតអាត្មាបើកបាតញាតិយោបើកឆ្នាំង ហ្នឹងហើយអញ្ចឹងបានធម៌មែនទេហ្នឹងអញ្ចឹងឲ្យយើងពិចារណា តែលើអ្វីដែលគិតឃើញឯងស្អីដែលគិតមិនឃើញมันអាចមកជាអារម្មណ៍នៃប្រកម្មដ្ឋានបានឯងញាតិញោមកម្មដ្ឋាន40ញាតិញោមមើលចុះអត់មានរឿងជាតិមុខជាតិក្រោយឯងអ្នកដែលចម្រើនធម៌អ្នកដែលពិចារណាធម៌ អត់ដែលទៅគិតរឿងជាតិមុខជាតិក្រោយហើយស្ងប់ចិត្តទេឥឡូវឧទាហរណ៍ថាញាតិញោមមិនដែលទៅទេអាជាតិមុខហ្នឹងដែលទៅនៅហើយជាអំណំគ្នាគិតគិតមិនឃើញហើយដល់ពេលហ្នឹងមកសួរអាត្មាតើខ្ញុំធ្វើអញ្ចឹងងាប់ទៅកើតឯណាបើអាត្មាខ្លួនឯងមិនដឹងទៅណាផងហ្នឹងចប់អាត្មាថាហ្នឹងហើយហើយតែយើងព្យាយាមគិតខ្វល់ហ្នឹង មែនទេតែព្យាយាមគិតខ្វល់ហើយខ្លាចអូតិចធ្លាក់នរកទៅ អូតិចទៅប្រែតទៅហេប៉ុណ្ណេះតិចទៅបានឋានសួគ៌ទៅខ្វល់ល្វើល្វាយអញ្ចឹងបានព្រះអង្គថាធัวដែលកន្លងទៅហើយមិនអាចហៅត្រឡប់មកវិញបានទេធัวដែលមិនតាន់មកដល់มันអាចហៅវាឲ្យមកដល់ភ្លាមភ្លាមបានទេ វាត្រូវទៅរងចាំពេលវេលា លេប៉ុន្តែអ្វីដែលកំពុងប្រកាសឥឡូវហ្នឹងនេះតាំងពីគេសាលោមានខាតនតារហូតមកដែលគួរពិចារណាហ្នឹងមិនមែនពុះវៀនម្សិលមិញទេក៏មិនមែនពុះវៀនថ្ងៃស្អែកដែរឥឡូវហ្នឹងយល់ទេឥឡូវហ្នឹងឥឡូវស្មានសួរថា របស់ទាំងអស់នេះមាននៅពេលណាពេលណាហល់តែពេលហ្នឹង មានរាល់តែពេលហ្នឹងតាំងពីកើតមករហូតដល់ឥឡូវហ្នឹងមានរាល់តែពេលហ្នឹងហើយយើងថាអើចាំចាស់ចាំរធัวធัวមានរាល់តែពេលហ្នឹងតាំងពីកើតក្នុងពោះម៉ែមកមានធัวហ្នឹងបាត់ហើយហើយដល់ថ្មនិយាយរឿងហ្នឹងលើកថ្ងៃមុនហ្នឹងយើងខ្ញុំថាអីក៏ងាយម៉េះធัวហ្នឹងងាយអញ្ចឹងប៉ុន្តែមនុស្សវាដល់ហួសងាយអញ្ចឹងមែនរបស់ហ្នឹងងាយទេប៉ុន្តែយើងវាដើរហួស ធ្វើបន់ដែលគិតតែរឿងថាត្រូវពិចារណានឹងមិនទេសុំពរពីអាចារ្យមិនដែលសុំពរឲ្យខ្ញុំមានបញ្ញាឃើញធัวនឹងទេកាត់ជាតិណាណាឲ្យបញ្ជាក់បញ្ជាក់បញ្ជាក់បញ្ជាក់នឹងហើយអាត្មាក្តីអាចារ្យក្តីថាអឺអេវ៉ាំងហោតោឯជាតាំងបតិតាំងខពមេវ សមិច្ចតោសូមឲ្យបានចឹងចុះប៉ិនបានបានមានអាណាទៅតាមមើលទេទៅតាមយថាកម្មហ្នឹងមែនទេប៉ុន្តែបើធួនេះបើនាំគ្នាគិតឃើញមែនអត់ ឃើញអត់វានៅណាហ្នឹងហើយពុទ្ធឲ្យយើងរៀនគិតទៅលើអ្វីដែលមានពិតប្រកបនេះឯងនេះពិចារណាទៅលើពួករូបដោយសារមនុស្សមានបញ្ញាខុសគ្នា ខ្លះពិចារណា ទៅលើចិត្តប៉ិនបើចិត្តមួយមានសភាវៈល្អិតពេកឲ្យមើលរូបយល់ទេទាំងអស់នឹងសុទ្ធតែជា អារម្មណ៍នៃប្រកម្មដ្ឋាននាង មេតកៈមេដាមួយភិក្ខុសង្ឃប្រមាណ30អង្គលោកមកពិចារណាប្រកម្មដ្ឋានហ្នឹងកម្មដ្ឋានហ្នឹងវាជារបស់ធម្មតាប៉ុន្តែបើបញ្ញាវាអត់កើត វាអត់កើតនឿយណាយវានៅតែរបស់នឹងដដែលវាទល់ពិចារណាឃើញហើយឲ្យកើតទៅជាអាទីនវៈសញ្ញាឬក៏អសុជៈសញ្ញា វាទៅជារបស់មិនស្អាតមែនកើតការនឿយនឿយណាយ ឈប់គ្រប់គ្រងវាថែរក្សាវាដោយសារអីដោយសារយើងត្រូវការប្រើវាតែប៉ុនប៉ុណ្ណោះតែឲ្យវែងជាមួយវាតែកាលណាវែងជាមួយវាពេលវាបាត់ទៅយើងវាឈឺចាប់ដូចយើងទាំងអស់គ្នាមិនមែនថាមិនស្លាប់ណាស្លាប់ទេដឹងតែស្លាប់ទេដឹងទេដឹងហ្នឹងប៉ុន្តែជាគិតថាមិនមែនឥឡូវទេមែនទេហ្នឹងហើយ ហប់ហប់ទៅទឹមខ្សែជាងអីរອບរອບទៅទឹមហាជាងអីមិនក៏សាមទៀតដែរមិនទៀងទេហ្នឹងទោះបីមាត់យើងថាមិនទៀងប៉ុន្តែមិនមិនគិតថាងាកនេះទេមែនទេចឹងមែនទេទាំងអស់គ្នាទោះទោះដឹងថាជីវិតនេះមិនទៀងទេមិនដឹងស្លាប់ថ្ងៃណាទេអាមាត់ថាអញ្ចឹងទេណាប៉ុន្តែបើគេឲ្យស្លាប់ឡូវព្រមទេ នឹងឯងដែលញាតិញោមថាខ្ញុំដឹងដែរតែដឹងដែរតែដឹងជាមួយការប្រកាន់មិនដឹងជាលក្ខណៈបញ្ញាទេយល់ទេដឹងដែរតែហ្នឹងដឹងហើយវាអត់ព្រមហ្នឹងហើយដឹងដែរតែដឹងដែរតែស្បោអីចឹងខ្ញុំដឹងថាអាខឹងហ្នឹងអត់ល្អទេតែវាទ្រាំមិនបានអានឹងដឹងជាមួយការប្រកាន់ហ្នឹងយើងមិនដឹងដោយតួបញ្ញាណា ដឹងដោយតួបញ្ញាវាទល់តែឃើញច្បាស់ឧទាហរណ៍ថាឃើញច្បាស់ថាលាមកនឹងស្អុយមែនហើយស្គាល់ថាលាមកនឹងក៏ក្រិចមែនពីណាឲ្យចាប់ចាប់អត់មិនបាច់តែបោះគេបោះឯងក៏ដោយឲ្យតែចេញមកហើយអានឹងមកពីដឹងវាច្បាស់ហ្នឹងហើយចុះមិនក៏អកុសលនេះយើង ដឹងថាវាអត់ល្អដែរតែអានឹងវាដឹងអត់ច្បាស់ដឹងគ្រាន់តែសង្កេត លើពាក្យលើ សម្ដីអីចឹងណាតែអាតួបញ្ញានឹងវាដឹងអត់ច្បាស់អញ្ចឹងបានជា ត្រូវតែចម្រើនឲ្យរឿយរឿយដូចក្មេងអញ្ចឹងពីក្មេងដែលគាត់អត់តន់ស្គាល់ថាលាមកជាស្អីតែគាត់ជុះហើយជុះគាត់ចាប់ទៀតមែនទេហ្នឹងហើយម៉ែប្រាប់ថាកុំចាប់អញវាយឥឡូវខ្លាំងចាប់ឯងមិនតែចាប់ណាយកមកឯសួរតែលាមកនឹងស្អុយឯងបោះក្មេងក៏ស្អុយដែរគាត់នៅវាមិនដល់បោះចាស់តែប៉ុណ្្នឹងប៉ុន្តែ ប៉ុន្តែគាត់អត់ដឹងគាត់យកមកដាក់មាត់ទៀតព្រោះតែមិនដឹងចិត្តទៅពេលគាត់ធំបន្តិចកាន់តែដឹងកាន់តែដឹង ដល់អាយុ10ឆ្នាំជាងឲ្យគាត់ធ្វើចឹងទៀតមកធ្វើហ៎នឹងមកពីអីមកពីដឹងអញ្ចឹងធម្មៈដែលពពុទ្ធខំបយលអស់45ឆ្នាំហ្នឹងណាញាតិញោមមិនបញ្ជាឲ្យញាតិញោមទៅធ្វើអីទេគឺបញ្យលឲ្យញាតិញោមដឹងហើយព្យាយាមដឹង នៅពេលដែលដឹងថាអកុសលធម៌ហ្នឹងវាជាធម៌មិនល្អកើតឡើងបំផ្លាញសុខភាពជាយឹមដឹងអញ្ចឹងដឹងយូរយូររហូតដោយកូនក្មេងឈុំធំធំទៅដឹងថានឹងលឺមួកមែនទេឈប់ចាប់មកកុំចង់បាន short cut ពេកក្មេងទម្រាំតែដឹងថានឹងលឺមួកក៏ត្រូវការឆ្នាំដែរមែនទេចឹងមែនទេនឹងទម្រាំដឹងថាលឺមួកនឹងមិនគួរកាន់អន់ណាស់ក៏2 3ឆ្នាំហើយបានគាត់ រៀងដឹកមិនអាចមកផ្លេតទេប៉ុន្តែញាតិញោមភាកច្រើនអត់ព្យាយាមស្ដាប់ពីអញ្ចឹងអញ្ចឹងទៅឯងហើយដល់គាត់សួរថាធ្វើម៉េចឆាប់ដល់នៅពៀនហ្មងចង់បានថាស្រួលស្រួលមែនទេដឹងស្រួលមកទៅបាត់យូរហ្នឹងហើយប៉ណ្ណឹងមានអីទៀតទេអាត្មានិយាយទៅនិយាយមួយម៉ោងហើយមានសំណួរ ប៉ុន្តែមានអត់យល់ទេក្នុងនេះមានអត់យល់ទេឬក៏យល់អស់ហើយមានអីអត់យល់ទៅនៅក្នុងពោះហ្នឹងហើយចឹងពាក្យថាឃើញធัวគឺឃើញសភាវៈធម្មតាស្អីដែលមានធម្មតាញាតិញោមឈប់ទុកធัวនឹងជារបស់អស្ចារ្យអីទៀតទៅគឺរបស់ធម្មតា យើងពិសោធន៍បាន យើងពិចារណាឃើញ Thank you. អត់មានអីឆ្ងល់ទេហ្នឹងបាទកាន់មីក្រូឲ្យមីក្រូមកហ្នឹងអត់ឯងកាន់ហ្នឹងក៏បានបានហ្នឹងក៏បានដែរអត់ឯងហ្នឹងយ៉ាងជាបឋមខ្ញុំកណ្ណាសូមនមស្ការចំពោះគុណចាស់ បរិជ្ជបញ្ញោសង្ជាអឺបញ្ញាចង់សួរមួយគឺថាពាក្យខ្លះវាដូចថាយើងនិយាយទៅវាថាសួរស្ដាប់ក៏ប៉ុន្តែអឺវានៃវែងឆ្ងាយដូចថាពាក្យថាទីឃាជាករតោរតនរៀបត្រៃទាំងឡាយវែងសម្រាប់ប្រពុទ្ធអរិយមនុស្សទីខាងសន្តសយោជនាណាផ្លូវទាំងឡាយវែងឆ្ងាយសម្រាប់ប្រពុទ្ធដែលបានធ្វើដំណើរទៅទីនោះហើយមួយទៀតហ្នឹងគឺទីខពាលាណាំង សង្សារោសទ្ធម្មអវិជ្ជានិតੰសង្សារវត្តបាយវេឆ្ងាយក៏រាប់ជួនពីលទាំងឡាយដែលមិនដឹងច្បាស់នៅព្រះធម៌សូមព្រះអង្គចាស់មេត្តាជួយបកស្រាយដល់អនុគ្រោះទានអឺតាមពិតទៅអ្វីដែលព្រះអង្គចង់ពន្យល់ហ្នឹងតែអាចុងក្រោយទេលែងទីខោពេលលានាងសង្សារោសត្ធម្មអវិជ្ជានិតੰហ្នឹងណា សង្សារវត្តវែងសម្រាប់បុគ្គលពេលអ្នក មិនដឹងនៅព្រះសទ្ធំមិនដឹងព្រះសទ្ធំណាមិនដឹងធัวចឹងចឹងជាដើមលោកដូចផ្លូវត្រង់ short cut នៅចិត្តនេះទេប្រដៅវៀងទៅណានោះប៉ុន្តែដើម្បីឲ្យឆាប់យល់សេចក្តីហ្នឹងព្រះអង្គប្រៀបធៀបអាពីរឃ្លាខាងដើមហ្នឹងគ្រាន់តែប្រៀបទេណា យោជវែងសម្រាប់អ្នកហត់ដូចខ្ញុំដើរទៅឆ្ងាយផ្លូវឆ្ងាយបើដើរជំនុំគ្នាលេងសើចលេងអីសบายសบายមិនតាន់ហត់ដឹងផ្លេះដល់នៅពេលដែលវាអស់កម្លាំងមែនតែនហើយនៅណាគឺថាណូឆ្ងាយមែនណាដូចអាទៅឡើងភ្នំចឹងអាមិនតាន់ហត់ដល់អីដល់ពេលចាប់ដាចុកជើងរយជើងខ្លាំងអត់ងាយដល់ មែនឬមិនមែនពេលហត់ហើយយើងចង់ឲ្យដល់អានឹងកាន់តែឆ្ងាយទៅឆ្ងាយទៅទន្ទឹងនៅពេលយើងទន្ទឹងពេលហត់ទន្ទឹងហើយពេលយើងដើរមិនហត់ដើរដោយសบายចិត្តនិយាយឃ្លេលេងយើងអត់ទន្ទឹងទេយើងផ្លូវនឹងដូចអត់ឆ្ងាយប៉ុន្តែពេលហត់ចាប់ដើមទន្ទឹងកាលដល់កាលដល់ដូចពេលឧទាហរណ៍ថាលោកអាចារ្យឆ្លាញ់គេអីចឹងណាហ្នឹងហើយហ្នឹងហើយ ហ្នឹងឧទាហរណ៍តែចិត្តដល់ថ្ងៃរៀបការហ្នឹងនៅមួយខែទៀតយូយូឲ្យទៅតន្ទឹងគឺយូរតែហ្មងស្អីក៏ដោយបើមិនតន្ទឹងទេមិនផ្លេតដល់ហ៎យប់ចឹងដែរថ្ងៃណាញាតិញោមដេកលក់ស៊ុបគេងលក់ស៊ុបផ្លេតតែមួយផ្លេតហើយដល់ដេកអត់លក់ដេករាប់ម៉ោងមែនទេនឹងក្រភ្លឺដល់ហើយ ត្រេះត្រោះត្រេះត្រោះហើយអ្នកខ្លះខូចដេកមលក់ធ្វើត្រេះត្រោះត្រេះត្រោះឲ្យគេភ្ញាក់ងាងនិយាយគ្នាលេងហ្នឹងហើយអាហ្នឹងតាមពិតរបស់ហ្នឹងវាអត់វែងអត់ឆ្ងាយអត់លើសគ្នាទេប៉ុន្តែវានៅលើការគិតរបស់មនុស្សហ្នឹងហើយការដើររបស់មនុស្សអាផ្លូវហ្នឹងយ៉ាងដែរវាមិនមែនឆ្ងាយមិនមែនជិតវាតែតែប៉ុណ្ណឹងរបស់វាប៉ុន្តែបើមនុស្សអត់ហត់ដើរទៅដូចចិត្តតែបើមនុស្សចាប់ដើមហត់ គិតថាដូចឆ្ងាយរីឯសង្សារវត្តនឹងដូចគ្នាវាអត់ឆ្ងាយទេហើយក៏វាអត់ចិត្តដែរតែប៉ុណ្ណឹងហេតុនៃសង្សារវត្តគឺអវិជ្ជា ទីបញ្ចប់របស់វា គឺត្រង់ដិតបង្កើតបញ្ញាដើម្បីកំចាត់បងអវិជ្ជាផ្លូវកាត់របស់វាទៅនឹងក៏ប៉ុន្តែវាទៅជាឆ្ងាយ វាទៅជាយូរដោយសារអីដោយសារយើងអត់បង្កើនបញ្ញាដើម្បីកំចាត់អវិជ្ជា ខ្ញុំសួរថាឆ្ងាយនឹងឆ្ងាយហ្មិចដែលថាចាត់ថាឆ្ងាយនឹងមិនមែនថាទីបំផុតទុកវិនុយណាឆ្ងាយណាណីមិនមែនទេឆ្ងាយមកវាយើងធ្វើឲ្យឆ្ងាយវាធ្វើឲ្យយូរខ្លួនឯងតួយ៉ាងឧទាហរណ៍ថាដូចរៀនអញ្ចឹងដើម្បីឲ្យចេះប្រើភាសាអង់គ្លេសឧទាហរណ៍ចឹងណាបើមនុស្សគេខំព្យាយាមទៅមិនជាយូរប៉ុន្មានទេមែនទេប៉ុន្តែវា អាចយូរមិនងាយចេះសម្រាប់មនុស្សខ្ជិលយូរហ่าរៀន10ឆ្នាំអត់ចេះដោយអាត្មាចឹងរៀនឈប់រៀនឈុំហ្នឹងហើយហើយគេរៀនអត់ឈប់គេទៅ practice គេទៅធ្វើការរាល់ថ្ងៃគេឆាប់ហ៎ឆាប់ឥឡូវសួរថាខ្លាយពីមនុស្សអត់ចេះនិយាយភាសាអង់គ្លេសទៅជាចេះនិយាយភាសាអង់គ្លេសរលហ្នឹង ឲ្យតែនឹករៀនរឿងហ្នឹងសិតតែយូរឬក៏អ្នកខ្លះគេអាចឆាប់ដែរឆាប់តែគេរៀនត្រូវឆាប់ហ៎មែនទេតែរៀនត្រូវឆាប់ហ៎ដូចដូចសង្សារវដ្តដែលវាមិនងាយរួចផុតទុកហ្នឹងវាអាចឆាប់សម្រាប់បុគ្គលគេសອດខាត់សម្រាប់គេរកផ្លូវឃើញជាបើបុគ្គលអ្នកអត់ដឹងធัวអត់ដឹងសេចក្តីពិតដើរវៀងរហូតឆាប់ឲ្យយូរយូរយូរអញ្ចឹង ហើយក៏វាមិនឆាប់ដោយសារការប្រាថ្នាទេវាទល់តែចាប់ផ្ដើមដោយការយល់ត្រូវស្គាល់ផ្លូវដូចចេញពីនឹងទៅកន្លែងថ្មវិញអីចឹងមុននឹងទៅត្រូវដឹងច្បាស់ថានៅតាណាយើងមាន GPS សិតវាទៅហើយចាំបើកតាមនឹងទៅប៉ុន្តែបើផ្ដើមចេញដំណើរទៅដោយវងវែងมันអាចកន្លះម៉ោងដល់ហើយឧទាហរណ៍ថាទៅណាទៅណប់ បើដល់យើងចេញទុយនោះយូរហ្នឹងដំណើរសង្សារវដ្តដូចគ្នាបើយើងចាប់ផ្ដើម តាមបដិច្ចសមុបាទឃើញទេព្រះអង្គប្រាប់តាមិនមិនប្រាប់ណាវត្តដាក់ដែលវាវិលយូរហ្នឹងដោយសារមានអវិជ្ជាជារឹសគល់រហូតនំនំនំនោះឲ្យកើតជាតិកំណើតទៅស្លាប់នៅក្នុងសង្សារវដ្តអញ្ចឹងព្រះអង្គប្រច្រាស់មកវិញប្រច្រាស់ថាបើលែងចង់ឲ្យមានទុក្ខ បើបើមិនចង់ឲ្យមានទុកតទៅទៀតវាទល់ទៅកុំឲ្យមាន អាជាតិនោះនេះផ្លូវកាត់ឃើញទេប៉ុន្តែយើងយើងទៅរកតាអានោះឧទាហរណ៍ធ្វើប៉ុនអីតិចតួចបាក់ណាជាតិក្រោយទៀតហាក្រែងថាជាតិនឹងវានាំមកទៅទុកហើយមិនក៏ធ្វើប៉ុនប្រាថ្នាទៅជាតិក្រោយរហូតចឹងទាំងអាចារ្យទាំងអ្នកប្រាថ្នាឲ្យអាជាតិក្រោយមានរហូតមែនអត់រួចផុតទុកទេ នោះហើយអាហ្នឹងមិនមិនកុសលទេវាជាកុសលប៉ុន្តែថាវត្តដាក់គីមនីកុសលអាហ្នឹងវែងអាក្នុងលក្ខណៈហ្នឹងលក្ខណៈបុគ្គលពីលដែរដែលព្រះអង្គសម្ដែងហ្នឹងហ្នឹងហើយយើងស្មានតែអាហ្នឹងរួចផុតទុកពិនវិលក្នុងហ្នឹងក្នុងហ្នឹងឯងក្នុងបទសូត្រមួយព្រះអង្គសម្ដែងថាតថាគតមិនសរសើរកុសលដដែលដដែលទេវាជាកុសលប៉ុន្តែតថាគតអត់សរសើរទេពីព្រោះអីវានៅតែក្នុងវត្តដាក់ហ្នឹងឯង ធ្វើបន់ធ្វើទៀនធ្វើអីទៅប្រាថ្នានេះប្រាថ្នានោះជាតិក្រោយអញ្ចេះជាតិក្រោយអញ្ចោះហើយបើធ្វើបន់ប្រាថ្នាអញ្ចឹងបាច់ទៅជួបពុទ្ធទេអានឹង អត់ពុទ្ធក៏គេធ្វើបានដែរទៅជួបពុទ្ធមានកុសលពិសេសមួយហៅថាវិវត្តដាក់គេមនីកុសលដាវប្រច្រាស់ដាវប្រច្រាស់មកវិញធ្វើបន់លែងប្រាថ្នាអាជាតិហ្នឹងហើយអាជាតិទេវតាក៏ដោយជាតិព្រំក៏ដោយលែងចង់បានទាំងអស់ព្រោះជាតិណាកើតជាតិណាងាប់ជាតិហ្នឹងនឹងមានស្អីវា ស្មាទេវតានឹងអត់ស្លាប់ឃើញអត់ក៏យូរបន្តិចហ្នឹងអបើច្រាស់មកវិញបើអស់អាជាតិហ្នឹងវាទល់តែអស់អីអស់ភពអស់កម្មអស់អាសកម្មភាពនេះអស់ភពបានវាទល់អស់ឧបាទានអស់ឧបាទាន បានដល់អស់តណ្ហាអានេះផ្លូវកាត់ហ្នឹងដល់អស់តណ្ហាវាទល់អស់វេទនាអស់វេទនាបានវាទល់អស់អាយតអឺភាសៈអស់ភាសៈវាទល់អស់អាយតនៈអស់អាយតនៈដល់អស់នាមរូប អស់នាមរូបវាទល់តែអស់វិញ្ញាណបដិសន្ធិវិញ្ញាណហើយអស់វិញ្ញាណវាទល់តែអស់សង្ខារអភិសង្ខារ អស់សង្ខារទល់តែអស់អវិជ្ជាអាហ្នឹងផ្លូវកាត់ផ្លូវកាត់តាមហ្នឹងប៉ុន្តែសួរយើងដើរវៀងឲ្យដើរកាត់ផងហើយទាំងអស់គ្នានោះណាដើរវៀងតន្តិចហ្នឹងសុំអស់តែ10ដុល្លារក៏សុំដែរសុំជាតិណាណាឲ្យមានពូនទៀតហ៎ ហើយជាចង់បានរួចផុតទុកស្អីនិព្វានណងស្អីដើរប្រច្រាស់ទឹះរហូតអញ្ចឹងឯងវាធ្វើវាអត់លះអញ្ចឹងមិនថ្ងៃមុនថ្ងៃសុកមុនអាត្មានិយាយទៅគេសើចអាត្មាថាគិតគិតទៅខ្លួនឯងយូរយូរទៅដូចអត់មានតម្លៃដូចអន់ជាងប្រែតទៀតអាត្មានិយាយមែនណានិយាយយូរយូរដូចកំសត់ខ្លួនអន់ជាងប្រែតមែន រាល់ថ្ងៃទៀតខ្ញុំឲ្យបាយឆាន់ដោយសារគេនឹកប្រែតទេជិតដល់ខែជុំទៀតបើគេគុំទៅនឹកប្រែតឯងទៅអត់បាយហ្មងយូរយូរគិតទៅចាញ់នឹងមិត្តភក្តិគេធម្មតា គេជួបគ្នាគេប៉ាវទៅហូបបាយនេះជាតម្លៃរបស់គេតម្លៃរបស់គេគេប៉ាវទៅហូបបាយមិនមែនព្រោះឧទ្ទិសប្រែតទេគេឲ្យតែនឹងហូបហ្មង គេរាប់អានហ្នឹងដូចតំណងរបស់គេឯងដូចអត់មានចឹងអត់មានណាគេមិនសូវអត់សូវមានថាថ្ងៃនេះតនេគិតយកដូចគុណទៅឆាន់ចង្ហាន់ម្ដងអត់នឹកប្រែតនឹកអីឲ្យដូចគុណឆាន់ហ្នឹងបងអត់សូវឲ្យទៅដល់នឹកប្រែតទៀតឯងនិយាយដូចលេងបញ្ញាខ្ញុំគិតមើលពីព្រោះអីពីព្រោះញាតញោមសិតតែធ្នោរហូតបើមិនបានធ្នោអីមកឲ្យលោកឆាន់ទេ បើមិនប្រាថ្នាឋានសួគ៌ក៏ប្រដឹកប្រែតដែរវាមិនដែលថឹងឃើញនិគុណបួសចឹងទៅអត់ប្រពន្ធអត់អីអាណិតឲ្យមកចានទៅចេះអត់ហើយមែនតើសម័យពុទ្ធកាលអាមើលទៅគេប្រកេនចង្ហាន់ដោយហេតុពីរទី1គេជ្រះថ្លានឹងការសម្រួមរបស់លោកឃើញលោកអូលោកប្រត់ពីឪពុកម្ដាយមកលោកមកប្រព្រឹត្តធម៌អាសម្រួមវាចាកកិលេសចឹងទៅអ្វីដែលលោកធ្វើនឹងវា មនុស្សសាមញ្ញធ្វើអត់កើតអញ្ចឹងគេសบายចិត្តគេប្រកេនឆានទៅអមួយទៀតដូចថាលោកបយលធោបយលអាទៅគេបានយល់បានដឹងគេដឹងគុណចាត់លោកជាគ្រូទៅគឺគេប្រកេនចហានឆាន់ទៅដល់ឥឡូវនេះអត់បំនឹកប្រែតអត់បាយហ្មងយូរយូរទៅដល់ដឹងតែខ្លួនឯងអត់ប្រយោជន៍ហងៃយូរយូរបានញាតញោមណាយល់ចង្ហាន់ទៅប្រកេនគាត់ថាកណា បានស្ដាប់ព្រះអង្គយល់ ចង់មកជួបមកអរគុណយកចង្ហាន់មកប្រគេនតែសบายចិត្តអូសบายចិត្តថ្ងៃនេះអញមិនអ្នកបំរើប្រែតទេគ្នាខ្ញុំចាណាមើលហើយបើសិនជាឆាន់ចង្ហាន់ព្រោះតែញាតិញោមនឹកប្រែត មិន ចាំបាច់មុនថ្មអីកូនលោកធម្មតាទៅបួសក៏ញាតិញោមធ្វើបានដែរនាយសាប្រែតបានទាំងអស់ឲ្យរបួសមែនអត់ឥឡូវគិតមើល អ្នកផឹកស្រាអ៊ូពនួមិនក៏ដោយដល់ពេលបួសពាក់តជីវរទៅអង្គុយខែភ្ជុំហ្នឹងគេបត់ធ្វើបន់ទៅទិសប្រែបានដូចគ្នាចឹងអាត្មាមិនសូវចូលចិត្តទៅឆាន់បានទេទៅឆាន់វាមិនមែនគេប្រគេនអាត្មាគេនឹកតែប្រែតនោះមិនអន់ចិត្តអីទេប៉ុន្តែយើងគិតពីតម្លៃណាវាដូចអត់មានប្រយោជន៍អីហ្មងណាចប់ហើយអត់មានអីទេ ចឹងប៉ុណ្ណឹងចាស់អាត្មាសូមបញ្ចប់ពធប៉ុណ្ណឹងព្រោះសូមអនុមោទនា